បាទសាធុបាទពីព្រោះរឿងត្រូវកើតឡើងវាកើតឡើង គ្រប់មានន័យតែបច្ច័យវាគ្រប់វាកើតឡើងរឿងអីក៏ដោយរឿងទាំងអស់វាមកពីការយល់ពីសភាវៈមិនច្បាស់យើងមើលដូច ដូច នៅប្រទេសខ្លាំងដែល ទៅធ្វើបន់អីផងប៉ុនជួយដីស្លាប់ អីចឹងទៅវាមានចង្រៃពុះធ្វើប៉ុនណាមែនទេហ្នឹងដូចនៅកាល tsunami ហើយគ្រោះនឹងជួយដីប៉ុន្តែដរាបណាមិឆាទិដ្ឋិនៅគេអត់បន្ទោសបន់គេនៅបន្ទោសរឿងផ្សេងទៀតមែនទេ នៅតែបន្ទោសរឿងផ្សេងទៀតកុំតែអញ្ចេះវាអត់អញ្ចេះទេកុំតែអញ្ចេះវាអត់អញ្ចោះទេប៉ុន្តែនៅក្នុងក្របខ័ណ្ឌច្បាប់ធម្មជាតិអត់មាន ប្រសិនបើទេណាអត់មានប្រសិនបើទេឧទាហរណ៍ដូចឥឡូវអាត្មាកំពុងតែនិយាយហ្នឹងណាមុនអាត្មានិយាយចេញពាក្យបន្ទាប់ញញឹមដឹងអាត្មាចង់និយាយអីទេ អត់ទេតែមួយម៉ាត់ក៏មិនដឹងដែរអ្វីដែលអាត្មាមិនតន់និយាយអត់ទេហើយនិយាយរួចហើយសារមកវិញបានទេដកវាចេញមកវិញបានទេទៅហើយហ្នឹងមែនទេទៅហើយច្បាប់ធម្មជាតិអញ្ចឹងអត់មានប្រសិនបើឯងឧទាហរណ៍និយាយទៅវាចំកន្លែងណាគេខឹងគេគប់បែកក្បាលឧទាហរណ៍អញ្ចឹងណា ដែលយើងយើងថាប្រសិនបើមិននិយាយពាក្យហ្នឹងគេអត់គប់បែកក្បាលអាហ្នឹងបាន ត្រឹមប្រសិនបើមែនទេបានត្រឹមតែប្រសិនបើទេប៉ុន្តែបែករួចហើយហើយហើយនឹងរឿងយ៉ាងម៉េចវាកើតអញ្ចឹងហើយហើយចឹងឯងបានជាព្រះបរមគ្រូព្រះអង្គរួផ្លូវឃើញថាស្អីដែលយើង អាចពិសោធន៍បាននិងត្រៀមទទួលបានណា គឺស្អីដែលកំពុងប្រកបនឹងឯងដែលកំពុងតែកើតឡើងនឹងឯងដូចនិយាយតាមឡើងមួយបងមិញចឹងបងថាមិនដែលគិតសម័យតែខ្លួនឯងមករស់នៅអូស្ត្រាលីទេមែនទេហើយអាត្មាមកថាអាត្មាមិនដែលសម័យតែអាត្មាជាយន្តហោះទេសិតថារឿងមិនដែលសម័យអ្វីដែលអាត្មាចង់ហ្នឹងចង់ខិនចំចង់ទៅឃើញយន្តហោះឲ្យវាច្បាស់ស្ទាបវាតន្តិចបានណា អូវាស្គាល់ជាតិអាយុនហោះនឹងល្មិចប៉ុន្តែពេលវេលាកន្លងទៅហេតុបច្ច័យវាចេះតែដើរក្រឹបក្រឹបក្រឹបក្រឹបក្រឹបមកដូច្នេះ មនុស្សម្នាក់ម្នាក់ត្រូវមានគោលដៅជាការពិតប៉ុន្តែត្រូវត្រៀមទទួលរឿងដែលកើត ដោយ មិនបាន គិតមុននេះអានេះក៏ជារឿងពិសេសមួយដែរហ្នឹងហើយ ទោះបីជាមនុស្សខ្លះរើសដៃគូជីវិតក៏ដោយយើងថាំងការស្រឡាញ់គ្នាស្បាត់ស្បែកធម្មជីវិតហ្នឹងណាប៉ុន្តែរស់នៅតែអាស្រ័យស្រ័យវាអត់ដូចគ្នាវាអត់ត្រូវគ្នា មានពេលខ្លាំងទូរសាស្អាពាកសន្យាហ្នឹងក៏ពិបាកចងងាប់ម៉េះម៉េះ It's time to go sometimes មិនចឹងមិនចឹងហ្នឹងហើយ ណែហ៎ហ្នឹងហើយមានពេលខ្លះត្រូវប្រឡែងទទួលយករបស់ថ្មីព្រោះជីវិតហ្នឹងធាតពិត គឺ វារស់នៅមួយរបស់ ថ្មីរហូតដូចកង់បជនប៉ុណ្ណឹងមិនរស់នៅមួយ60ឆ្នាំមុនទេរស់នៅ មួយជីវិតរហងៃហ្នឹងមិនចឹងហ្នឹងហើយអាពីមុនមកគ្រាន់តែជា history ទេគ្រាន់តែជាប្រវត្តិដែលយើងធ្លាប់ ប៉ុន្តែស្អីដែលយើងអាចនៅក្នុងកណ្ដាប់ដៃហងៃនេះគឺជីវិតបច្ចុប្បន្នបច្ចុប្បន្នហើយបច្ចុប្បន្នហ្នឹងក៏យើងមិនមែនធ្វើវាដែរហ្នឹងដូចមកដូចបងលើកមិញថាទៅទៅកន្លែងចូលឆ្នាំហ្នឹងហើយមិនមិន plan ថាអញទៅឲ្យជ្រុះទូរស័ព្ទមកអត់មាន plan ចឹងផងណាទៅដល់ជ្រុះហ្នឹងហើយ ហើយទាំងដែលអ្នករៀបចំអាត្មាក៏ដោយក៏អាត្មាមិនដែលដាក់តនីយថាពីណាមកបងថ្ងៃហ្នឹងឲ្យជ្រុះទូសាក់ឲ្យខូចអក៏អត់មានអញ្ចឹងតែអញ្ចឹងការពង្រឹងស្មារតីស្មារតីដើម្បីទទួលយកការពិតដែលកើតឡើងគឺជារឿងចាំចាំបាច់ណា បើមិនចឹងទៅយើងក៏លក់ចិត្តខ្លាំងណាស់ហ្នឹងហើយដូចរឿង ស្អីស្អីដូចបងរចនាអីចឹងដែលកើតឡើងមុនរឿងកើតឡើងតែមួយថ្ងៃក៏យើងអត់ដឹងដែរយើងគ្រាន់តែមានប្រភ្នូលមានអីអាហ្នឹងវាអត់ច្បាស់ប៉ុន្តែឲ្យវាទៅជាស្អីមែនទេមុនតែ1នាទីក៏យើងអត់ដឹងដែរជីវិតនេះ1នាទីក៏អត់ដឹងដែរអញ្ចឹងបានប្រពុតបរៀនយើងឲ្យ be ready for everything គឺត្រៀមទទួលគ្រប់យ៉ាងដែលកើតដែលកើតឡើងហើយរស់ជាមួយវាឲ្យបានល្អ នឹងចឹងមានអីទៀតបាទបងមានច្បងទីទួយចៃចៃអប្រពៅរចរចនាក៏បានអ្នកណាក៏បានអានេះនេះអត់ទេសួរខ្លួនឯងឥឡូវថាម៉េចអូមានអឺនឹងក៏សួរអ៊ីហ៎ មានចិត្តញោមចង់សួរថាតើធ្វើបន់យ៉ាងម៉េចទៅដាំអស់ហើយចានេះអស់មុនចុះកណាសូមថ្វាយបង្គំព្រះអង្គគ្រូនិមន្តគង់នៅទីនេះ ចានឹងពូបងទាំងអស់ព្រះអង្គកណាចង់សួរពាក់ព័ន្ធជាមួយអូនបុតអំតាមពិតទៅកណាក៏ដឹងពីលោកគ្រូពេទ្យដែរគ្រាន់ថាលោកគ្រូពេទ្យក៏បានបញ្ជាក់ថាបញ្ហាហ្នឹងវា តភ្ជាប់ជាមួយអូនដែលមាន autism ហ្នឹងដែលយើងមានបញ្ហាកើតឡើងក្នុងគ្រួសារណាថាតើហ្នឹងវា មានប៉ះពាល់ជាមួយដែលតកតងជាមួយការគាត់នៅក្នុងពួតដែរបងថាមុនបងអឺតាមពិតវាប៉ះពាល់ពីព្រោះបើយើងសិក្សាពីអឺ ការវិវត្តនៃរូបធម៌គឺពិតជាមានការប៉ះពាល់ព្រោះពេលដែលគាត់កើតមកវាអត់គ្រប់កំភ្លេហ្មងបដិសន្ធិមកមិនមិនរូបពធហ្នឹងវាមិនកើតម្ដងតិចម្ដងតិចឃើញទេដំបងសុទ្ធមានតន់មានដៃមានជើងអីមានតែកលលៈមានតែស្អីយើងហើយវិវត្តម្ដងតិចម្ដងតិចអញ្ចឹងទារកក្នុងផ្ទៃពិតជាពាក់ព័ន្ធចាំបាច់ជាមួយនឹងសុខភាពម្ដាយ។ ពាក់ព័ន្ធនឹងផ្លូវចិត្តម្ដាយហ្នឹងហើយនៅក្នុងធម៌និយាយថាធម៌ជាបច្ច័យឧបធម្មដល់គ្នានឹងគ្នា មាន ពេលខ្លះនាមឧបធម្មរូបរូបឧបធម្មនាមនាមហ្នឹងគឺចិត្តណាចិត្តយ៉ាងហើយបើសិនជាខាងណាមួយវា down វាចុះខ្សោយវានឹងប៉ះពាល់ហ្នឹងរូបបៀតបៀននាមក៏មាននាមបៀតបៀនរូបក៏មានអញ្ចឹងហើយបាន នៅពេលដែលស្ត្រីសម្រាលកូនភាពទុនខ្សោយស្មារតីខ្លាំងហើយត្រូវការចាំបាច់គឺការ support ពីប្តីដែលស្វាមីមួយចំនួនក៏អត់ដឹងរឿងហ្នឹងដែរជាងកាលពេលដែលសិទ្ធប្រពន្ធមានផ្ទៃចិត្តខប់ឆ្លងតលេដោយខ្លួនឯងជាប់ជាពាក់នឹងកម្មគុណដើរលេងខាងក្រៅដល់ដើរលេងខាងក្រៅ ទៅប្រពន្ធនេះឈឺចិត្ត ជឿចិត្តរហូតដល់យើងដែលឮថាព្រាកលាភ្លើងហ្នឹងហើយអ្នកខ្លះទៅជាវិកលចរិតនៅពេលដែលប្រសូតបុតក៏មានព្រោះកាយសម្បទាពេលហ្នឹងវាខ្សោយដែលយើងហៅថាសរសៃខ្ចីឆាប់ប៉ះពាល់មែនទែនហ្នឹងហើយដូច្នេះវាពិតជាមាន ការប៉ះពាល់មែនផ្លូវចិត្តហ្នឹងសំខាន់ព្រោះនឹងអញ្ចឹងអញ្ចឹងបានអឺ ពាក់ព័ន្ធនឹងផ្លូវចិត្តហ្នឹងសំខាន់ក៏សូមដូចដូចករណីបងរចនានឹងវាមិនមែនជាទោសរបស់ស្វាមីទេ វាជាទោសដែលកើតឡើង មិនបាន ព្រៀងទុកប៉ុន្តែអាត្មាក៏ដូចជាផ្ញើ message ដល់ប្តីទាំងឡាយដែលប្រពន្ធត្រូវការចាំបាច់ជាងពេលណាទាំងអស់គឺពេលប្រសូតបុត្រហ្នឹងមកហ្នឹងហើយអា mental support ហ្នឹងសំខាន់ពេលហ្នឹងបាទប៉ុណ្្នឹងបាទ មានអីទៀតកណាសូមណែមានសំណួរសំណួរបាទពីខាងក្រោយខ្នងកេះមកប៉តប៉តសួរសើចមើលសុថាតា ធ្វើបនយ៉ាក់នេះម្ដេចទៅ ទៅមានបងប្អូនច្រើនអញ្ចឹងបងប្អូនបង្កើតនឹងច្រើនទេគុណកណា គាត់ចង់បានបងប្អូនច្រើនព្រោះគាត់កូនតូលឯគុណអឺតូលនឹងឯងទ្របមូលអឺមែនតែនទៅច្រើនឬតិចមិនមែនជាបញ្ហាទេហ្នឹងអ្នកខ្លះបងប្អូនច្រើនពេកគឺប្រាថ្នាកើតកូនតូល រលឆ្លោះគ្នាដណ្ដើមគ្នាដណ្ដើមគេអកឆ្លោះគ្នាណាណីអាទឹមដោះស្រាយរឿងគេមួយមិនតាន់ចេញកូនអ្នកមាន កូនឆ្លោះគ្នាបាញ់ស្លាប់គ្នាចុះលុយវាសលៀនលៀនហ្នឹងមិនមែនដូចថ្មអត់អីនឹងដណ្ដើមរឿងអីផងហ្នឹងហើយអីថ្មកាន់លោបសួរថាចែកម៉ាចុះនៅដណ្ដើម មួយនោះកន្លះលៀន មួយនោះវេលាមួយប៉ុន្តែថ្លឹងទៅវាអត់ស្មើណាអឺមានញាតច្រើនគឺការសង្គ្រោះគេហ្នឹងបើនិយាយពីអឺសបោញាតជាកូនជាចៅ ជាបង ជាប្អូនអីវាកើតពីការសង្គ្រោះអ្នកដតីហ្នឹងតែចឹងវាជាប់មនោសញ្ចេតនាទៅក្នុងសង្សារវដ្តហ្នឹងវាជាជួបគ្នាជាបងប្អូនណាហ្នឹងហើយ ប៉ុន្តែបើអាត្មាវិញអត់បញ្ហាទេតិចច្រើនតែឯងអត់បញ្ហាសោះគុំដាក់យាវេជាបញ្ហាអឺព្រះសម្មាសម្ពុទ្ធសម្ដែងចេះវិសាសៈបរមាញាតិពាក្យថាញាតគឺមានការស្និទ្ធស្នាលយល់សុខទុក្ខគ្នាជាចំណងហើយអត្តកថាពយល់ច្បាស់ទៀតថា ជាបងប្អូន បង្កើតក៏ដោយឪពុកនិងកូនបង្កើតក៏ដោយប្រសិនបើគ្មាន ចំណងគឺការស្និទ្ធស្នាលដឹងសុខទុក្ខគ្នាទេ គឺជាអ្នកដតីសុទ្ធមកចឹងហ្នឹងហើយដូច្នេះអឺអ្នកណាក៏បានដែរមិនចាំបាច់ទល់ឈាមមួយ គ្នាទេដែលទៅជាបងប្អូននោះ មែននិយាយមែនមិននិយាយឲ្យសុបាយចិត្តទេវាការពិតចឹងជាការពិតមែនតែនណាខ្លក់ជួបរបស់មនុស្សដែរគុណបាទគាត់មិនមែនជាសាច់ញាតិយើងទេត្រូវតែការរកអានគ្នាការយល់ចិត្តគ្នាមើលទៅដូចបងប្អូនត្រូវហើយហ្នឹងហើយហ្នឹងហើយដូចគ្រួសារបងរចនានេះចឹងមករយៈកាលដែលយើងកើតបញ្ហានរណាក៏បងប្អូនដែរ ហ្នឹងហើយត្រូវហើយដូច្នេះព្រះអង្គសម្ដែងកន្លែងហ្នឹងត្រូវថាវិសាសៈបរមាញាតិអ្នកណាក៏ដោយឲ្យតែដឹងសុខទុក្ខគ្នាជួយរំលែកគ្នាបានគឺជាញាតិយ៉ាងពិតប្រាកដបងប្អូនជាមួយគ្នាស្លាប់គ្នា មើលប្រវត្តិសាស្ត្រខ្មែរក្រោយពីសម័យអង្គរមកពញាតវងស្លាប់តែគ្នាដដើមរាជដដើមអំណាចហើយក្នុងតកោស្ដាញ់បើកើតតែឯងគឺស្រួលហ្មង ធ្វើស្ដាច់ម្នាក់ឯងហើយដល់មានដល់មានបុតមុនបុតក្រោយនិយាយពីឈ្លោះគ្នាចំណែនគ្នាស្លាប់គ្នាអញ្ចឹងល្អឬអាក្រក់មិនមកតែឯងឬក៏មានគ្នាទេពពុទ្ធម្ដាយមួយតែម្នាក់ឯងដែរមានអីមិនល្អមែនទេណាយកអាត្មាធ្វើបងប្អូនទៅ ដូចស្មាររាល់ថ្ងៃព្រោះដោយសារថាញាតិមិត្តទាំងអហ្នឹងមិនមែនថាយើងមិនរាប់បងប្អូនទេបងប្អូននៅតែរាប់ធម្មតាអញ្ចឹងប៉ុន្តែអាឲ្យតម្លៃទៅលើ មនុស្សដែលស្ដាប់គ្នាបានអញ្ចឹងឲ្យដូចអាជួយក្មេងៗឲ្យរៀនមិនមែនទល់តែប្អូនបង្កើតមកបានអាជួយទេក្មេងណាក៏ដោយ ឲ្យតែអាត្មាមើលទៅជាមនុស្សមានកំណើតហ្នឹងហើយមកជួយហើយសុបាយចិត្តហ្នឹងហើយដោយព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងអញ្ចឹងព្រះអង្គមិនយើងយើង ត្រាស់ឡើងមកប្រោសតណ្ឌីជំជាតិអញអត់ទេហ្នឹងបើកបេះដូងតលាយបន្តិចស្រួលចឹងបានញោមម្នាក់នៅអាមេរិកប្រហែលឆ្នាំមុនគាត់បាក់ចិត្តគាត់ កូន3នាក់ប្រុស2ស្រី1 ជក់ត្រាក់ទាំងអស់មានមកអញ្ចឹងអញ្ចឹងអីវ៉ាន់បាក់ចិត្តតបោមទ្រូងរហូតឃើញទេហើយគាត់កើតទុកយំរាល់ថ្ងៃហ្នឹងទេទៅគេគេមិនលើកចង់ឲ្យគេមកលេងគេមិនមកអានេះបើ feeling អ្នកអត់កូនគឺថាអើយកើតជាតិណាណាអត់កូនអញ្ចឹងពិបាកណាបន់សុំឲ្យមានកូនហើយដល់មានកូនអញ្ចឹងអាវ៉ាន់ណាមើលអញ្ចឹងអីអាវ៉ាន់ណា ហ្នឹងហើយអឺដល់ពេលហើយអាត្មាឲ្យកលឹះចុះញោមឯងឥឡូវនឹងទៅយំនឹកគេនឹងដោយសារអីចង់ឲ្យគេមកញោមឯងអត់មានអីហូបអីអីអត់មានទ្រព្យសម្បត្តិអីទ្រព្យសម្បត្តិគាត់មានច្រើននៅអាមេរិកមានផ្ទះនៅដីនៅស្រុកខ្មែរវាលក់បានរាប់លានទៀតអូមានមកកកោកថ្មឲ្យកលឹះញោមឯងកើតទុកព្រោះចិញ្ចឹមកូនដោយ attachment ដោយដោយជាពាក់ខ្លាំង ថាជាកូនរបស់អញបើអញឥឡូវខ្ញុំឯងរកកូនថែមមកគាត់ថាហេកូនថែមស្អីហុកផ្លាយហើយអាហ្នឹងត្រូវរកកូនបើនៅក្មេងពីហ្នឹងមិនតន់រប៉ុណ្ណឹងរប៉ុនកូននេះមិនមែនកូនកើតពីផ្ទៃទេរកកូនក្រៅផ្ទៃម្ដងប៉ុន្តែកុំជាប់មកប្រាប់គាត់ចឹងកុំជាប់រើសទៅនៅសាលាណាមួយក្មេងកំសត់ណាមួយចឹងឧបត្ថម្ភឲ្យរៀនដែរ តាមរយៈអង្គការណាមួយចឹងទៅកុំឲ្យកូននឹងស្គាល់យើងទៀតហ្នឹងហើយប៉ុន្តែយើងគ្រាន់តែទទួលព័ត៌មាន តាមរយៈអង្គការឬក៏សហគមន៍នឹងទៅថាកូននឹងរៀនដល់ណាហើយដល់ណាហើយញោមឯងនឹងដេកសប្បាយចិត្តបានខ្ញុំចង់ឲ្យកូននឹងស្គាល់ញោមឯងខ្លាចវាអាងកតេកតើនោះនោះទៀតម៉ែអញនៅអាមេរិកត្រូវហើយត្រូវហើយល្អគាត់ចាំបានឃើញ3នាក់លោករៀនដល់ណាដល់ណីអស់គាត់សบายចិត្ត ជាងអាកូនហ្នឹងហ្នឹងហ្នឹងឃើញទេគាត់ feel ថាគាត់មានប្រយោជន៍ពីមុនគាត់ឃើញថាគាត់ខំរស់ខំរោគាត់ថាដើម្បីឲ្យកូនមានអនាគតភ្លឺស្វាងដល់កូនរត់ត្រាក់អស់ហើយហ្នឹងហើយអាត្មាប្រាប់ថាតែខ្ញុំឯងទៅយំបេបបដាក់គេគេកាន់តែធុញកូនហ្នឹងណាបើខ្ញុំឯងមានជំហរខ្លួនឯងថ្ងៃណាមួយគង់តែមកឥឡូវមកកូនស្រីមកវិញក៏អង្វរ គាត់សុបាយចិត្តគាត់ឥឡូវកូនមកវិញមែនហ្នឹងហើយព្រោះក្មេងក្មេងតែគេចង់ទៅសុបាយអីហើយយើងទៅបំបេបំបបហៅល្អីល្អូមកកាន់តែទៅកាន់តែទៅដូចយើងទៅដៃទៅទៅជើងគេអញ្ចឹងណាហ្នឹងហើយបណ្ដោយហ្នឹងហើយត្រូវហើយមានពេលខ្លះទុកគេទៅសិនទៅក៏មានដែរជីវិតបាទប៉ុន្តែឥឡូវគាត់ឡើងការទុកឲ្យហ្នឹងគាត់ថា គឺខ្វល់អីគាត់គិតមានកូន3នៅនោះហើយគាត់ឃើញតែខ្លួនគាត់រស់មានប្រយោជន៍ព្រោះបានផ្ដល់សេចក្តីសុខឲ្យគេឃើញទេហ្នឹងហើយចឹងបេះដូងដែលយើងលាស្រឡះតន្តិចមកយើងសប្បាយចិត្តឲ្យដូចព្រះសម្មាសម្ពុទ្ធចឹងព្រះអង្គមានសុខនិងព្រះអង្គមានកូនច្រើនឬក៏ស្អីណាព្រះអង្គមានសេចក្តីសុខនិងព្រះអង្គធ្វើប្រយោជន៍ឲ្យគេច្រើនឃើញទេហ្នឹងហើយហើយបើ បើចង់និយាយអន់ចិត្តវិញអាត្មាខ្សែផ្លាយហើយចង់សួរវិញឡូវធ្វើប៉ុនអីបានអាត្មាអត់កូនអញ្ចឹងអានេះបើយើងគិតថាឲ្យកើតទុកវាកើតទុកអស់លើហ្នឹងមែនអត់អត់ធ្វើប៉ុនអីគេមុំមកដល់ប៉ុណ្ណេះគេមានសង្សារដឹងប្រហែលនេះនឹងឲ្យដូចគ្នាតាដូចគ្នាតាម្នាក់ឯងនឹងឲ្យមិនសូវមានកង្វល់ដូចតែគ្នាដែរបានពងនិយាយ មិនហ្នឹងហ្នឹងវានៅតែរឿងដដែលហ្នឹងដដែលបាយតែតែរួមម្នាក់ទៀតធ្វើជាបងប្អូនទៅអឺក្រៅធ្វើជាបងប្អូនយប់មិញនេះមានមួយទៀតមកអឺកើតទុកកើតទុកខ្លាំងណាស់ព្រោះប្តីល្អពេក ហើយខ្លាចបាត់ប្តីហ្នឹងអាពេកអាពេកនេះពេកហ្នឹងហើយបានគាត់ថាពិបាកចិត្តខ្លាំងណាពិបាកចិត្តខ្លាំងហើយខលមកអាត្មាវាជារវល់គាត់ខលតាមញោមវត្តហើយជួបយមអីអាត្មាថាហើយទៅថ្វាយអង្គមព្រះឬក៏តបន់ស្រន់ហ្នឹងចង់បានប្តីមិនចោះ ថាចង់បានប្តីល្អអើសំមុខហើយឥឡូវបានប្តីល្អហើយហើយល្មិចទៅភ័យភ័យខ្លាចបាត់ប្តីខ្លាចប្តីទៅមានឯនេះមានឯនោះទៅចោលគាត់បាត់អីចឹងណាគិតច្រើនពេកឃើញឃើញវាមកតែពីក្នុងហ៎ការដែលគិតថាចង់បានប្តីល្អគិតថាបានប្តីល្អវាសុកណាកាលនោះណាកាលមិនតាន់បានណាហ្នឹងហើយ ដល់ពេលបានមកសុខដល់ពេលមកល្អមែនប្តីនឹងគិតគូសពគ្រប់តែចឹងទៅនឹងខ្លាចគេឆក់បាត់ព្រោះគាត់កាចដែរហ្នឹងហើយហើយបានស្មាថាវាមិនមែនមកពីប្តីល្អខ្លាំងឬក៏មិនសូវល្អទេសំខាន់តែតែយើងហួងហែងប្រប៉ុណ្ណាហ្នឹងហើយស្មាននិយាយលេងតិចទៅងេតមិញថាអញ្ចឹងដំណោះស្រាយ ល្អបំផុតដើម្បីកុំឲ្យវាព្រួយពេកឲ្យប្តីខលមកអាត្មាចាំអាត្មាបច្ចេកក៏ខូចខ្លះអើក៏និយាយលេងទៀតហ្នឹងហើយតាមពិតសុខទុក្ខមែនតេនហ្នឹងគឺមិនមែនរឿងខាងក្រៅទេគឺរឿងយើងគិតមិនខ្មិច ណាគិតមិនយើងឥឡូវយើងថាបើមាន បងប្អូន ច្រើនម៉ែម៉ែឈឺមិនសូវភ័យអាហ្នឹងអាហ្នឹងឃើញនៅក្នុងលក្ខណៈប្រសិនបើឯង It is impossible គឺគំនិត impossible វាមិនអាចទៅរួចកាលណាប្រសិនណាដូចញាតិញោមខ្លះក៏ថាខ្ញុំបើសិនជាប្រុសបួសបាត់ហ្នឹងសិតតែចឹងមែនទេប៉ុនប្រុសមើលចាំបួសតា ប៉ះសិនហ្នឹងណាហើយអាកំណត់ប៉ះសិនបើធ្វើឲ្យយើងសូនសាញស្មុកស្មាញច្រើនណាហ្នឹងអឺដូចអ្នកពិការអញ្ចឹងអត់ដើរអត់រួចអីបើថាបើខ្ញុំដើររួចដូចគេអីខ្ញុំនឹងចេះចេះចេះចេះចេះចេះប៉ុន្តែអត់ទេដើររួចអត់ដឹងតម្លៃជើងហ្នឹងទេមែនអត់ហ្នឹងហើយដូចអ្នកអត់មានម៉ែអត់មានឪចឹងបើសិនជាម៉ែឪនៅរស់ខ្ញុំខំថែគាត់រក្សាគាត់អីចេះចេះចេះចេះ អានឹងបើសិនតែចឹងប៉ុន្តែនៅមួយនឹងឆ្លោះគ្នាព្រឹកងាយចឹងកុំបើសិនអី enjoy what you have ហ្នឹងហើយចឹងមិន present អង់គ្លេសគេដាក់ពាក្យពាក្យ present ហ្នឹងមានន័យល្អ The past is a history The future is a mystery Present is the gift. That's why it is called present អតីតកាលគ្រាន់តែជាប្រវត្តិសាស្ត្រអនាគតគឺជាអាចកំបាំងឃើញទេបន្តិចទៀតហ្នឹងយើងអត់ដឹងទេអត់ដឹងទេយើងជាព្រួយម៉ែឈឺមិនមិនយើងស្លាប់មុនម៉ែក៏មិនដឹងដែរអីហួយខ្វះអីកូនស្លាប់មុនម៉ែមកកណោ តិចថាចង្រៃទៀតអាត្មានិយាយចឹងហ្នឹងអឺហ្នឹងហើយបច្ចុប្បន្នគឺជាកាដូជាអំណោយអញ្ចឹងហើយបានគេហៅបច្ចុប្បន្នហ្នឹងជា present មានណាចេះថែរក្សាស្អីដែលកំពុងមាន កំពុងតែមានត្រេកអរជាមួយវា ប្រើប្រាស់វាឲ្យបានល្អនឹងអត់មានប្រសិនបើទេ តែបើសិនបើយើងឆ្ងល់ចុះជាតិក្រោយបើសិនបើទៀតណាមានមិនមានគឺជាអាចកំបាំងមកប្រាប់មិញហ្នឹងអនាគតគឺជាអាចកំបាំងអាជាតិក្រោយហ្នឹង អាចកំបាំងហ្នឹងហ្នឹងហើយហ្នឹងហើយថ្មមិនដឹងទៅណាដែរហ្នឹងហ្នឹងបានកងលើកឡើងមិញហ្នឹង ធ្វើបន់អីនឹកតែរឿងជាតិក្រោយទៅឋានសួគ៌អីហ្នឹងយើងយើងដាក់ទុនយើងដាក់តុងទីនយើងយើងយើងប្រមូលវិញបាន ផងនៅតែព្រួយមែនទេហើយដល់ដាក់តុងទីនមួយលោកហើយអាចារ្យអត់ចេះព្រួយសោះគេថាឋានសួគ៌ចាំទៅបើកនៅហ្នឹងអញ្ចឹងបានថាហ្នឹងណាហើយព្រះបរមគ្រូព្រះអង្គដែរឲ្យគិតទេអារឿងឲ្យគិតអត់ឃើញហ្នឹងណាព្រោះអី តែកាលណាគិតទៅលើអារឿងគិតអត់ឃើញលទ្ធផលបានណា waste time វាវាចំណាយពេលអត់ប្រយោជន៍វាអត់ប្រយោជន៍គិតវាអត់ឃើញណាដូចយើងគិតមិនបាច់គិតឋានសួគ៌20ឆ្នាំទៀតជីវិតយើងនឹងទៅជាយ៉ាងម៉េច who knows ឃើញទេហ្នឹងហើយដូចដូចអឺអីប្រធាននៃប្រទេសប្រទេសណាមួយទេគាត់រៀនអត់បានច្រើនទេ តែគាត់ធ្វើគាត់ធ្វើកិច្ចការងារជាប្រធានតបដីហើយត្រូវពួកនិស្សិតត្រូវពួកបញ្ញវន្តពួកកសែតអីគេតេះឌីលនៃមេដឹកនាំល្ងងប៉ុន្តែមានពេលមួយគាត់បើកវេទិកាសាធារណៈគាត់ហៅពួកបណ្ឌិតមកទាំងអស់ឲ្យមកសួរគាត់បើកវេទិកាឆ្លើយប៉ិនគាត់យកអ្នកចេះមកដាក់ចិត្តខ្លួនទាំងអស់គេសួរជាច្បាប់នេះលោកនេះឆ្លើយ គេសួរពីសឹកសង្គ្រាមនេះលោកនេះឆ្លើយគេសួរពីប្រវត្តិសាស្ត្រលោកនេះឆ្លើយសួរពីសុខភាពដុកទ័រនេះឆ្លើយដល់សំណួរមួយគេសួរថា30ឆ្នាំក្រោយតើប្រជាជនប្រទេសយើងនឹងឡើងដល់ប្រមាណក៏ថានឹងអញឆ្លើយវាគ្មានអាណាដឹងទេ អាណាទៅដឹងពីព្រោះគេគណៈស្មាននឹងបានប៉ុន្តែឧទាហរណ៍ថាឥឡូវគេស្មានថាឡើងប៉ុណ្ណេះលៀនចុះបើគេសម្រេចចិត្តពជាកណាតអាណាទៅដឹងគេមិនចឹងហ្នឹងស្អីដែលបច្ចុប្បន្នកំណត់បានមានតែអាបច្ចុប្បន្នហ្នឹងទេហ្នឹងមួយឆ្នាំក្រោយកើតរោគកូវីដ -19 ងាប់អមដឹងអត់ដឹងទេឃើញទេ enjoy with present moment ចឹងសបាយក្នុងភាពជាកូននឹងយកចិត្តទុកដាក់បានមួយម្ដាយប៉ុណ្ណាប៉ុណ្ណឹងទៅល្អហើយមានម្ដាយមែនអត់ហ្នឹងហើយព្រោះគាត់អត់ទាំងមានម្ដាយផងនឹងអត់ឪពុកទៀតកូនកាព្រាសុទ្ធហ្នឹងនឹងអភ័ព្វជាងយើង អ្នកថាទៀតអានោះ តវ៉ាលក់ត្រីអត់អីទេអាត្មាចង់ឲ្យតអញ្ចឹងចុះអត់អីទេហ្នឹងហើយព្រោះព្រោះរឿងអភ័ព្វដូចពីអង់គ្លេសមួយគេនិយាយថា I felt sorry for myself because I have no shoes until I meet a man who has no feet no leg ខ្ញុំចេះតែមានអារម្មណ៍ថាអាណិតខ្លួនឯងណាព្រោះអត់មានបីជើងពាក់រហូតដល់ខ្ញុំជួបបរិសម្នាក់ដែលអត់ជើង ទាំងពីរទើបដឹងថាខ្ញុំគាត់បើជាងមែនទេនៅពេលយើង feel lonely ហ្នឹងថាមានមនុស្សជាច្រើនដែលអត់មានដូចយើងអញ្ចឹងមានមនុស្សជាច្រើនគេឃើញយើង ទៅគេថាអស្ចារ្យអ្នកអូស្ត្រាលីណាដល់យើងខ្លួនឯងនៅ feel lonely អត់មានបងប្អូនច្រើន ហើយមានមនុស្សជាច្រើនមានបងប្អូនចេះឆ្លោះគ្នាបើកើតមកតែម្នាក់ឯងស្រួលអញ្ចឹងធម្មជាតិបានប្រទានឲ្យយើងមកនឹងគឺមានលមមដែលយើងអាចរស់នៅសុខបានព្រមទៅសុខត្រង់ទៅព្រមឥឡូវសាក់ព្រមមើលព្រមថាម្នាក់ឯងក៏បានប៉ណ្ណឹងសុខប៉ុន្តែតោះថាតោះថាគ្មានបងប្អូនកើតទុកភ្លាមដូច feel កណ្ដោចកណ្ដែងមែនទេ ហ្នឹងហើយដូចអាថាអញ្ចឹងបើសិនជាអាបណ្ដោយកណ្ដែងនេះនរណាកំសត់ជាងអាទៀតលើអស់អង្គគេនៅជាកុហកអីអត់មានពុនក៏មានសង្សារដែរអញ្ចឹងបានថាហ្នឹងអូទ្រព្យសម្បត្តិតខ្លួនអត់មានទេសាក់សឹកលើនេះមក homeless នឹងបើគិតពីកំសត់វិញសត់ណាមានណាមសត់ជាង ថ្មទេមែនអត់ប៉ុន្តែរបស់ដែលក្របំផុតរបស់អីគេរបស់ដែលក្របំផុត គឺរបស់ដែលយើងចង់បានឲ្យអត់ហ្នឹងណា អនុក្រមផុតដែលមិនអាច មានស្អីទៅបំពេញឲ្យបានយល់ទេហើយអារម្មណ៍ដែលមានបំផុតស្អីគេ គឺ feeling ដែលគិតថាមិនខ្វះនោះទៅមានពិតប្រកបត្រូវហ៎មែនទេហ្នឹងហើយ ហ្នឹងហ่ะហ៎ត្រូវអញ្ចឹងបានប្រធាននៃប្រទេសប្រទេសប្រទេសស្អីមួយនោះគេគេថាគាត់ជាប្រធាននៃប្របដីដែលក្រជាង គេក្នុងโลกដែលឃើញដែលឃើញពលមានណាយូរ៉ូកាយ ហ្នឹងហើយយោរកាយប្រាក់ខែគាត់ដូចជាជាង10000ហើយគាត់10000ហ្នឹងគាត់យកទៅជួយអត់ឃ្លានទៀតប្រជាជនអត់ឃ្លានទៀតគាត់ចាយតែកតុយបន្តិចទេហើយជាធម្មតានៅផ្ទះគាត់នឹងគ្មានអង្គរៈច្រើនទេទៅតែដាំបន្លែ ប្លុកមួយប្រពន្ធគាត់ចឹងទៅទីជីឡានចាស់ទៀតដែរគេថាគាត់ ជាប្រធានបតីដែលក្រជាងគេ បានពាក្យគាត់ប្រមាណឃ្លានមកស្តៀងនឹងព្រះសម្មាសម្ពុទ្ធត្រាស់ដែរហ្នឹងហើយគេថាគាត់ក្រព្រោះគេមិនយល់និយមន័យនៃ ពាក្យថាមានឬក៏ក្រពិតប្រកបពាក្យថាក្រ គឺការត្រូវការមិនចេះគ្រប់ហើយបើគាត់សល់ឲ្យគេហើយហ្នឹង គាត់សោះលោដល់ឲ្យគេហើយហ្នឹងមនុស្សចេះឆ្អែតហ្នឹងហើយមានពិតប្រកបពពុទ្ធត្រាស់ថាសេចក្តីសន្តោសសន្តតថੰងបរមង្គសេដ្ឋังការចេះ គ្រប់គ្រាន់ដូចកងលើកចឹងដែរការចេះគ្រប់គ្រាន់ចំពោះអ្វីដែលមាន មានបណ្ណាប៉ុណ្ណឹងអានឹងហើយគឺជាទ្រប ដែលធ្វើឲ្យឆ្អែតប៉ិនបើគិតថាបានប៉ណ្ណេះបានឆ្អែតប៉ណ្ណេះកុំឆ្អែតកុំជឿ The more you have the more you want ឃើញទេកាន់តែមានកាន់តែមិនគ្រប់ទៅសួរសិទ្ធិធំធំក៏គ្រប់នៅនៅ ខ្លាំងដល់គេវាស់កម្រិតទ្រព្យសម្បត្តិក៏ទឹមមាន100លានហ្នឹង ហ្នឹងហើយគាត់ខ្មាស់ណាគាត់ចង់ឲ្យគេប្រកាសទេពួកគេមានដល់2លានហើយគាត់ទៅមាន100 100លានសោះគាត់ខ្មាស់ណាមានពេលខ្លះគេចង់ឲ្យប្រកាសធម្មតាគាត់ខ្មាស់ទូកុនខ្លះចឹងដែរមានពេលខ្លះគាត់ចង់ប្រកាសដែរពួកគាត់ទៅមាន500លានហ្នឹង ហ្នឹងហើយអញ្ចឹងវាមិនសំខាន់ថាតើយើងមានអីប៉ុណ្ណាទេសំខាន់ថាតើយើង ចេះត្រេកអរនឹងនឹងរបស់ហ្នឹងឬអត់ណាដូចយើងមានប្តីមានប្រពន្ធអញ្ចឹងបើយើង ចេះរួមរស់ត្រេកអរជាមួយគ្នាទៅអត់អីទេប៉ុន្តែប្រៀបធៀបមួយប្តីគេប្រពន្ធខ្លះប្តីខ្លះអញ្ចឹងតែពេលរស់រឿងគ្នាតាំងប្រៀបធៀបមួយប្តីប្រពន្ធគេមកគេ នេះទោះបីវាខំប្រឹងមិនក៏ដោយលើអាព្រៀបអន់ជាងគេហ្នឹងអស់លេងមកតែគេព្រៀបជាងមែនអត់មែនអត់មែនហ្នឹងហើយត្រូវហើយបើអាត្មាអត់ចង់ឆ្លើយថា ធ្វើបុណ្យអីបានបងប្អូនច្រើនទេអាត្មាជាឆ្ងល់ថាចង់បានបងប្អូនច្រើនមកធ្វើអីបានរបស់មួយមានន័យថាទុកមួយមកដល់អឺកណាចំណុចកន្លែងហ្នឹងសូមចូលរួមបងស្រីព្រោះគាត់ថាគាត់មានសេចក្តីអន់ចិត្តព្រោះមានកូនតូប៉ុន្តែកណាចង់លើកថាគាត់អត់យល់ថា មានបងប្អូនភាកច្រើនគាត់មានបងប្អូន4 10នាក់ឬក៏9 8 6 ប៉ុន្តែផ្ទុយទៅវិញដល់មានគ្រួសាររៀងខ្លួនទៅត្រូវការទទួលខុសត្រូវកូនចៅរៀងរៀងខ្លួនពេលខ្លះมันមានពេលវេលាជួយទុកតរៈមើលម្ដាយពេលនោះបងនឹងកើតបើសិនជាបងមានបងប្អូនចានឧបមាណាពេលហ្នឹងគាត់ថាឥឡូវគាត់គិតថាតូចចិត្តមានបងប្អូនតែម្នាក់តែបើសិនជាបងមានបងប្អូនច្រើនតែបងប្អូនមិនបានសម្រួលទុកតរៈដល់អ៊ីមិនបានជួយមើលធ្វើជួយមើលថែដល់ពេលនោះបងនឹងកើតសេចក្តីមានសេចក្តីអន់ចិត្តថា មានបងប្អូនចានមិនជួយគ្នាអញ្ចឹងមិនដាច់មានក៏បានដូចកណ្ខ្ញុំចង់លើកចំណុចកន្លែងហ្នឹងបងបងគិតអញ្ចឹងបងនឹកឃើញហ្នឹងបើមានបងប្អូនច្រើនល្អប៉ុន្តែ មានបកគលច្រើនគ្រួសារច្រើនដែរដែលមានបងប្អូនទៅដោយសារការទទួលខុសត្រូវគ្រួសាររៀងខ្លួនมันអាចជួយពេលខ្លះហើយពេលខ្លះទៀតដោយសារគុណធម៌គុណធម៌បកគលវាមានខុសៗគ្នាអ្នកខ្លះគុណធម៌ខ្ពស់អាចដឹងពីទុកតរៈបងមកជួយមើលបងបាន ដល់ពេលអ្នកបុគ្គលខ្លះគុណធម៌មិនខ្ពស់ដូចថាហីហីគិតគូកូនខ្លួនឯងរៀងរៀងខ្លួនមិនបាន ជួយសម្រួលពេលនោះបងនឹងកើតសេចក្តីទុកថាបើមានបងប្អូនច្រើនមិនចេះជួយគ្នាដឹងយ៉ាងមិនបាច់មានក៏បាន បងបងនឹងគិតចំណុចនឹងអញ្ចឹងខ្ញុំនាងខ្ញុំចង់ប្រហើពីចំណុចកន្លែងហ្នឹងព្រោះព្រោះខ្ញុំឃើញចាខ្ញុំឃើញអញ្ចឹងខ្ញុំចង់ប្រាប់បងថាបងសប្បាយចិត្តពេលព្រោះពេលនោះនឹងកើតទោសៈដោយថាអកុសលកម្ម ជាកុសលកម្មដែលដូចថាអន់ចិត្តនឹងបងប្អូនណាដែលមិនបាន ជួយមើលម្ដាយចំណុចកន្លែងហ្នឹងអោវិញបាទសំណួរនឹងចម្លើយល្អអញ្ចឹងម្ចាស់សំណួរយ៉ាងមិនដែរយកស្របអីបន្តិចតួចយកការយកដឹងណែជ្រួជ្រាបបាទកណាក៏សូមបន្ថែមទៅនឹងបន្តិចដែរអឺជូនដល់ម្ចាស់សំណួរអឺការពិត ការដែលមានបងប្អូនច្រើនជាការល្អប្រសើរទី1ពេលមានប៉ុនឬកម្មវិធីអីផ្សេងផ្សេងយើងជួបជុំគ្នាយើងសប្បាយហើយបើមានឪពុកម្ដាយយើងឈឺអញ្ចឹងយើងផ្លាប់បដូរវេនគ្នាមកមើលថែទាំគាត់ហើយប្រសិនបើមានបងប្អូនច្រើនដែរបងប្អូននោះគាត់ចប់មានប្តី មាន ប្រពន្ធអញ្ចឹងទៅខ្លះឡើយតែមើលប្រពន្ធខ្លះតែលើតែមើលប្តីទៅប្រចាំនឹងឲ្យគាត់មើលមុនណា ខ្ញុំចាំថ្ងៃនេះខ្ញុំចាំថ្ងៃនោះអញ្ចឹងទៅអ្នកដែលនៅ ថែរក្សាម្ដាយឬក៏ឪពុកឬក៏រស់នៅក្នុងអាក្រុមគ្រួសារជាមួយឪពុកម្ដាយមើលថែទាំគាត់ហ្នឹងពេលតែគាត់ឈឺហ្នឹងអត់ឃើញបងឬក៏ប្អូនមកជួយឬក៏ចែករំលែកនៃការថែទាំឪពុកម្ដាយមានយើងមានអាកូនចិត្តមួយហេមកអត់ឃើញគាត់មកសោះថ្ងៃណាបានមកមើលតាអញចេះឧទាហរណ៍ពិបាកអញ្ចឹងទៅមានអាកំណត់មួយហ្នឹង តូចចិត្តមួយទូចមួយខ្នក់នៅក្នុងនឹងដែរវាមិនច្រើនក៏មានតិចនៅក្នុងនឹងដែរម៉ែដូចគ្នាសោះហ្នឹងហ្នឹងហើយកណាសូមអរគុណហើយសូមមួយទៀតអឺសូមលបែមកសំណួរអង្កលពីប្រធានបទមុន ការពឹងខាងក្រៅ មានន័យថាយើងវាខ្សោយអ្វីមួយខ្សោយភ្នែកពាក់វ៉ែនតាមានថាយើងខ្សោយភ្នែកអញ្ចឹងសូមបែមកសំណួរនឹងវិញមានបងប្អូនណា មានមតិយោបល់ទេអឺ ចាយចាហូបចឹងកណាមានមួយដែរទីគុណឧទាហរណ៍ថា ដូចកណាពីមុនកណាមានរោងទេវតានៅខាងមុខផ្ទះអញ្ចឹងមានន័យថាកណានឹងមានការថាខ្សោយអីមួយហើយទឹកអាដូចចាពឹងពាក់ទៅទេវតាទីមួយហើយកណាសប្តាហ៍នេះមានមាននេះអាជំនាញទេ អានោះក៏ជាការមួយដែលយើងថាយើងខ្សោយអ្វីនៅក្នុង ចិត្តរបស់យើងហើយទៅយើងមានអអ្នកទាំងអស់នោះអញ្ចឹងក្រោយពីខ្ញុំកណាដឹងអញ្ចឹងតើយើង គួរធ្វើយ៉ាងដូចម្ដេចទៅដែលគុណឧទាហរណ៍ថាឡើយមានរៀនទេវតាគួររើចេញឬមួយយ៉ាងម៉េចកណាសូមអរគុណបងដាក់លោកទី3សិន មុនឆ្លើយមកនិយាយពីអាត្មាសិនតាមធម្មតាតើគេធ្វើវត្តគេដាក់រោងអ្នកតាហ្នឹងគេមិនហៅរោងទេវតាដាក់រោងអ្នកតាសឹងថាគ្រប់វត្តទាំងអស់សុបេនៅអូស្ត្រាលីហ្នឹងក៏ដែរឲ្យតែមានវត្តហ្នឹងគង់មាននឹងអ្នកតាអីមួយប្រភូមិអីចឹងទៅហ្នឹង ហើយអឺការទឹមកើតវត្តហ្នឹងនៃរដ្ឋហ្នឹងគាត់ណាអាត្មាធ្វើកន្លែងថ្មីសោះហ្នឹងមកអត់ដាក់ឯងដល់ពេលហើយទៅលោកអ៊ំចាគាត់ដាក់អាត្មាអត់ដឹងថ្ងៃមួយក៏លេចមើលទៅទឹះឯសានជប់ស្អីគេក៏ប៉ុកប៉ុកតែមើលទៅដូចរោងអ្នកតាអញ្ចឹង អាត្មាសួរតែគាត់គាត់ថាមិនមែនរោងអ្នកតាទេរោងរៀនទេវតាពភូមិអីអីចឹងនឹងកាលនឹងទំចាប់ដៃគ្នាដំបូងឯណាមិនតន់យល់គ្នាប្រហែលទេបានអាត្មាថានៅកន្លែងហ្នឹងបើយោនអ្នកតាដឹកនាំអាត្មាអត់នៅទេ ហើយបើទុកអាត្មានៅយករោងនឹងចេញហើយបើសិនអ្នកតានឹងកាច់เอาមកកាច់អាត្មាចោះហ្នឹងហើយគាត់ក៏មិននិយាយរឹងតឹងអីដែរអាត្មាប្រាប់ទៅគាត់ក៏យកចេញទៅពួកអាត្មា មិនចង់បង្កើតឲ្យមនុស្សខ្សោយខាងក្នុងដូចអាត្មានិយាយមិនតែពឹងរបស់ក្រៅអន់ខាងក្នុងហ្នឹងប៉ុន្តែមិនមែនជាការរឹងរូស មិនមែនជាការជជែកនោះទេ យើងក៏រៀនដែរថាតើពួកអមនុស្សពួករុក្ខទេវតាអរកទេវតាមានឬអត់យើងសិក្សាទៅយើងឃើញថាមានក៏ប៉ុន្តែពួកនោះ វាខ្វះបុណ្យតើមិនមែនជាបុគ្គលដែលយើង ត្រូវគោរពវាទេបើសិនបើឲ្យពួកគេជ្រើសរើសគេនឹងចង់កើតជាមនុស្សដូចជាយើងចឹងតែគ្នា វាគ្មានលទ្ធភាពទេអញ្ចឹង អ្នកដែលមានបនជាងនោះមិនមែនពួកនឹងទេគឺយើងត្រូវស្គាល់ខ្លួនយើងតម្លៃយើងខ្ពស់ជាងពួកនឹងពួកនឹងលហេមលហាម homeless អត់មានអីទេអញ្ចឹងហើយបានជាមានពាក្យថាគេហទេវតានៅផ្ទះនឹងពួកនឹងមកនៅជាមួយយើង ក្នុងអត្តកថាបាននិយាយថាមិនបាច់យើងអញ្ជើញទេមិនបាច់យើងធ្វើទេ នៅពេលណាដែលយើងចាក់សសរណាមុនគេលើកសសរណាមុនគេវាមកសងលំនៅនឹងហ្នឹងហើយបើម្ចាស់ផ្ទះមានសមាទិដ្ឋិពួកពួកទេវតាល្អល្អហ្នឹងមិននៅហ្នឹងហើយបើសិនជាម្ចាស់ផ្ទះមានមិឆាទិដ្ឋិលំងលំងពួកទេវតាចិត្តខូខើហ្នឹងមិននៅដែរចិត្តតែបណ្ដាលឲ្យយើងចិត្តតែឆ្លោះចិត្តតែតោះចិត្តតែតេងគ្នាអញ្ចឹងមិនមែនមកពីពួកគេមុនទេមកពីពួកយើងមុនហ្នឹងហើយបើយើងកណ្ដេថៃមិនខ្មិច ពួកហ្នឹងធាតដូចយើងមិននៅដែរហ្នឹងហើយមកធាតរបស់យើងណាបើយើងជាមនុស្សមានសមាធិមានចិត្តអនុគ្រោះស្រឡាញ់គ្នាពួកទេវតាល្អៗមិននៅដែរដោយមិនបាញ់ជើញទេពួកហ្នឹងនៅខ្លងទ្វាវត្តខ្លងទ្វាអីចឹងចឹងអាអត់ឲ្យមានរោងអ្នកតាស្អីទាំងអស់ក៏ពិតមែនប៉ុន្តែអាប្រកាសសច្ចៈធម៌ទៅពេលនមស្ការពេល ចម្រើនធម៌អីចឹងទៅក៏ប្រកាសថា បើមានពពួកទេវតាឬក៏រុក្ខទេវតាដែលខ្វះកន្លែងនៅនឹងអ្នកមកនៅចោះនៅនឹងខ្លោងទ្វារក៏បាននៅតាមដើមឈើក៏បាន ទីណាក៏ដោយអ្នកនៅដោយសុខសប្បាយចោះហ្នឹងហើយតែឲ្យយើងធ្វើកន្លែងគ្រប់អ្នកឯងអត់ទេហ្នឹងយើងឲ្យនំយកលុយយកកាក់អីផងអាហ្នឹងបើមិនបាច់គ្រប់ដែរហ្នឹងហើយមិនបាច់ទេអត់ទេអត់បាច់គ្រប់ទេហើយយើងនឹងអនុមោទនាឲ្យអ្នកឯងអនុមោទនាបនយើងរហូត ចឹងតាំងពីកើតមកគ្មានរោងអ្នកតាអីមួយមិនដែលឃើញអ្នកតាណាកាច់ទេកាច់ស្រួលស្រួលដេញលេងឲ្យនៅឥឡូវហ្នឹងហើយផ្ទះសបាយអីចឹងដូចញោមអាគាត់យល់ដែរដល់ពេលគាត់យល់ទៅគាត់ធ្វើផ្ទះមិនដែលទៅរោនេះណាមើលទៅគាត់មើលតែខ្លួនគាត់មើលហ្នឹងមិនមែនមើលមិនទេមើលថា អាពីថ្នល់ទៅគេទុកម៉ានត្រូវខិតទៅម៉ានមើលចឹងហ្នឹងហើយហ្នឹងហើយដល់ពេល ឡើងផ្ទះឡើងអីក៏គ្មានធ្វើវិធីអីកាលមុនលោកឆាន់អីធម្មតា ជប់លៀងចាស់ចាស់រហូតដល់ញោមប្រុសអាត្មាខូចទៅទៀតអាត្មាគ្មានទៅយកអ្នកណាមកសូត្រសេមាស្អីទេអត់ទេអានឹកឃើញមិនធ្វើចឹងហ្នឹងហើយដូច្នេះកាលណាយើងច្បាស់ពីក្នុងទៅពួកនឹងអត់ហ៊ានទេដែលលើគេថាខ្មោចកាច់បានពីណាជឿវាហ្នឹងហ្នឹងហើយតែយើងលែងគោរពយើងមានខ្លួនឯងជាទី ពឹងវាអត់ហ៊ានទេចឹងណា ហើយពីមុនញោមស្រីនៅ មានដែរនៅសែនកុងម៉ាអីអីញៀញ៉ៃពេញទឹកពេញដីចឹងដែរប៉ិនបាត់លុយម្ដងឈប់សែនរហូតព្រោះលុយទុកចិត្តទុកចិត្តកុងម៉ានឹងឯងទុកកុងម៉ាជួយជួយរកផងតាពេលគាត់មាននេះគាត់បន្ទោសគាត់អញ្ចឹងបានថាហ្នឹងហើយប៉ុន្តែគាត់នៅតែទើបបុណ្យកុសលអីធម្មតាអញ្ចឹងដូច្នេះការផ្សព្វផ្សាយមេត្តាធម៌នៅតែធ្វើធម្មតា ព្រោះតកាលណាយើងរៀបអីច្រើនពេកវាបង្កើត feeling ខ្លាចក្នុង ក្បាលរបស់យើងដូចផ្ទះខ្លះដល់ដាក់កន្លែងអាសនៈនោះច្រើនពេកមានបៃសីផងអីផងប្រើកូនឡើងអត់ហ៊ានឡើងទេខ្លាចតែយើងបង្កើតអាភាពខ្លាចណាយើងអត់មាន freedom ក្នុងឯងហ្នឹងហើយដោយការញោមស្រីស្មានៅឈឺខ្លាំងកាលនោះយូរហើយប្រហែលជា ជិត20ឆ្នាំមុនណា ទៅទៅរកគេមើលទៅគេត្រូវឲ្យធ្វើបាយស្អីប្រមាណថ្នាក់ប្រមាណថ្នាក់ប្រមាណថ្នាក់ពេលមិនលេងហ្នឹងដេកលើផ្ទះជួច្រើនថ្នាក់ពេកហ្នឹងហើយញោមស្រីឈឺនៅតែឈឺដដែលអាចឹងគឺយើងមាននៅឈឺដដែលមានជាណាបើចឹងគាត់គាត់ដាក់តាមក្បូនបដែតទឹកចោលអស់ទៅហ្នឹងហើយដូច្នេះរឿងទាំងអស់នេះ យើងពិបាកបំបត្តិក៏ប៉ុន្តែបើមនុស្សយល់មិនខ្លាចនឹងលះបង់ទេ ព្រោះអីព្រោះមនុស្សយើងសិតតែខ្វះទីពឹងចិត្តតែ feel ថាតិចខ្វះនេះទៅតិចខ្វះនោះទៅតិចចេះទៅតិចចោះទៅឃើញទេដល់ចឹងទៅវាបង្កើតតែអភិភ័យខ្លាចនៅក្នុងចិត្តរបស់យើងរហូតហើយបើនិយាយពីពូជថ្មហ្នឹងនិយាយពីពូជខ្មោចធ្វើតពូជហ្មងណាប៉ិនបដិវត្តត្រឹមថ្មហ្នឹងហើយហ្នឹងហើយតាំងពីកងថ្មមកចដូនមួយមកឲ្យតបួសខ្មោចកាច់លឹងស្លប់ថ្មបួសឈឺទៀត ប៉ុន្តែពួកហ្នឹងឆោតឆោតទេសត្វទាំងអស់ហ្នឹងឆោតណាតាមតែយើងថាតាឲ្យតែយើងចេះបន្តិចវាឆោតធ្វើបាបវាទៅងាប់វាថាទៅតាមយើងហ្នឹងបើយើងមិនគោរពគេក៏មិនមកត្រូវហើយត្រូវហើយត្រូវហើយវាណាតែយើងមានអា feeling គោរពខ្លាចចេះខ្លាចចុះវាវាធ្វើមែនហ្នឹងឲ្យវាបានចិត្តវាមិនខុសពីដូចស្មានធ្លាប់លើកឧទាហរណ៍ចឹងដូចជាប្រទេសមួយបើកាលណាសេដ្ឋកិច្ចរីកចម្រើនយោធាក៏រឹងមាំ education ក៏ល្អពលរដ្ឋមានចំណេះចេះដឹងខ្លាំងគ្មានណាដាក់នៅអាណានិគមលើបានទេមែនទេ